ជំរាបសួរប្រិយមិត្ត YouTube សុខសប្បាយជាទេទាំងអស់គ្នាហើយអ្នកដែលបានមើលវីដេអូរបស់ខ្ញុំពីមុនពីមុនហើយតើបានរៀនស្រឡាញ់ខ្លួនឯងខ្លះខ្លះហើយឬនៅឬវាក៏មិនតាន់ទេមើលអូនមីនីនិយាយពីតើរៀនចេះស្រឡាញ់ខ្លួនឯងរៀនពីមីនីឲ្យបានច្រើននិងចេះស្រឡាញ់ខ្លួនឯងកាន់តែច្រើនហើយថ្ងៃនេះខ្ញុំចង់បកស្រាយនៅ ចំណុចយល់ច្រឡំមួយ ដែលខ្ញុំបានជជែកគ្នាលេងជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំមួយចំនួនហើយនឹងយើងអាចប្រើពាក្យថា fan របស់ខ្ញុំមួយចំនួននៅក្នុង message Facebook គឺពួកគាត់យល់ច្រឡំថាបើគិតតែរឿងស្រឡាញ់ខ្លួនឯងមានន័យថាបិទផ្លូវឲ្យអ្នកផ្សេងស្រឡាញ់យើងហ៎បិទទ្វារបេះដូងហ្មងហ៎មានសំណួរមួយទៀតថាបើសិនជាយើងគិតតែស្រឡាញ់ខ្លួនឯងគឺមានន័យថាយើង ជាមនុស្សអាត្មានិយមមកអត់ខ្វល់រឿងបងប្អូនឪពុកម្ដាយអីអ្នកនៅក្បែរខ្លួនយើងហ៎គិតតែខ្លួនឯងហ្មងអាត្មានិយមខ្លួនឯងហ្មងហ៎ខ្ញុំសូមបដិសេធទាំងស្រុងហើយសូមឆ្លើយនៅសំណួរនេះថាអត់ទេ ការស្រឡាញ់ខ្លួនឯងរៀនស្រឡាញ់ខ្លួនឯងរៀនផ្ដាល់នៅ ក្តីស្នេហ៍ពិតគ្មានលក្ខខណ្ឌឲ្យខ្លួនឯងមិនមែនមានន័យថាយើងអាត្មានិយមនោះទេហើយក៏មិនមែនមានន័យថាបិទទ្វារបេះដូងមិនឲ្យអ្នកណាម្នាក់ចូលមកស្រឡាញ់យើងឬក៏មិនឲ្យខ្លួនឯងនឹងទៅស្រឡាញ់គេដែរណាចំណុចកន្លែងនេះអ្នកនរគ្នាដឹងស្រាប់ហើយគឺម៉ាលីនរស់នៅជាជីវិតគូណាយើងអឺនិយាយពីអងាយស្រួលស្ដាប់ដែលខ្មែរយើងអាចយកបានគឺខ្ញុំមានស្វាមីរបស់ខ្ញុំ ណាយើងរស់នៅជាមួយគ្នា8ឆ្នាំហើយចាអញ្ចឹងខ្ញុំមានជីវិតគូរបស់ខ្ញុំអញ្ចឹងរឿងអីដែលខ្ញុំទៅបង្រៀនអ្នកទាំងអស់គ្នាឬមួយក៏ប្រាប់អ្នកទាំងអស់គ្នាថាអឺស្រឡាញ់តែខ្លួនឯងកុំស្រឡាញ់អ្នកដទៃមិនមែនទេណាអញ្ចឹងខ្ញុំនឹងបកស្រាយចំណុចនេះទាំងអស់គ្នា ការដែលខ្ញុំលើកឡើងថាសំខាន់ណាស់ដែលយើងត្រូវចេះស្រឡាញ់ខ្លួនឯងផ្ដោតស្នេហ៍ដែលគ្មានលក្ខខណ្ឌឲ្យខ្លួនឯងគឺមិនមែនមានន័យថាមិនឲ្យស្រឡាញ់អ្នកដទៃ ឬក៏មិនឲ្យអ្នកដតីស្រឡាញ់យើងហើយរឹតតែមិនមែនបង្រៀនឲ្យអ្នកទាំងអស់គ្នាខ្លាយទៅជា មនុស្សអាត្មានិយមទៀតផងចាអឺចំណុចទី1ដែលខ្ញុំចង់លើកឡើង គឺថា ការដែលយើង ស្រឡាញ់ខ្លួនឯងវាសំខាន់ណាស់នៅពេលដែលយើងស្រឡាញ់ខ្លួនឯងបានទៅយើងអាចស្រឡាញ់អ្នកដតីបានរៀនស្រឡាញ់ខ្លួនឯងគឺដើម្បីចេះស្រឡាញ់អ្នកដតី បើសិនជីសុំមិនតែយើងខ្លួនឯងយើងអត់ទាន់ចេះស្រឡាញ់ខ្លួនឯងផងតើធ្វើម៉េចយើង ចេះស្រឡាញ់អ្នកដទៃកើតស្ទើរបើសិនជីខ្លួនឯងមិនទាន់ទាំងដឹងថាអឺពេលដែលស្រឡាញ់មានន័យថាម៉េចណាតែយើងអាចស្រឡាញ់អ្នកដទៃបានអត់ខ្ញុំលើកឧទាហរណ៍មួយអឺក្នុងជីវិតប្រចាំថ្ងៃដែលខ្វះក្តីស្រឡាញ់ខ្វះក្តីស្រឡាញ់ឲ្យខ្លួនឯងផ្លិចផ្លិចផ្លិចឲ្យក្តីស្រឡាញ់របស់ខ្លួនឯងខ្ញុំលើកឧទាហរណ៍ពី ការសម័យសុបិនណាបោះមនុស្សស្រីចង់ធ្វើជាពនាងម្ចាស់ចង់ធ្វើជាពនាងម្ចាស់រងចាំទេវបុត្រសេះសឲ្យទេវបុត្រជីសេះសនោះចុះមកសង្គ្រោះណាឲ្យនាងខ្លាយទៅជាម្ចាស់ស្ត្រីណាហើយបរោះវិញដែលមិនចេះស្រឡាញ់ខ្លួនឯងគឺតាំងខ្លួនជាទេវបុត្រសេះសណាខ្លួនឯងគឺជាអ្នកសង្គ្រោះខ្លួនឯងគឺជាវរៈជុតខ្លួនឯងគឺជាមនុស្សអស្ចារ្យខ្លួនឯងគឺជាមនុស្សខ្លាំងណាត្រូវតែសង្គ្រោះគេណាដាក់សម្ពាធខ្លួនឯងថាបើយើងខ្លាំងយើងត្រូវសង្គ្រោះគេឃើញទេ អញ្ចឹងទីមិនចប់នៃជីវិតស្នេហារបស់អ្នកទាំងពីរនេះមានន័យថាម៉េចទីមិនចប់នៃជីវិតស្នេហារបស់អ្នកទាំងពីរនេះគឺស្ត្រីនោះនឹងក្លាយទៅជាម្ចាស់ស្ត្រីហើយបរោះនោះនឹងប្រែជាពីព្រះអង្គម្ចាស់ក្លាយទៅជាស្ដេចអញ្ចឹងអ្នកនរគ្នាដឹងហើយមែនទេជីវិតនៃម្ចាស់ស្ត្រីហើយនឹងស្ដេចតើជីវិតស្នេហាបែបណា ស្ដេចនឹងយកម្ចាស់ស្ត្រីនោះឲ្យនៅក្នុងវិមានដ៏មហិមាដ៏ដ៏ស្រស់ស្អាតដ៏ស្រស់ត្រកាលប៉ុន្តែស្ដេចធ្វើអីវិញ នឹងមានស្រីស្នំរាប់ផ្លេចណាដើម្បីអីដើម្បីថ្នមខ្លួនឯងស្អប់ខ្លួនឯងបន្តិចទៅណាគឺបានជួយសង្គ្រោះម្ចាស់ស្ត្រីផ្ដល់អ្វីអ្វីឲ្យម្ចាស់ស្ត្រីផ្ដល់អ្វីអ្វីគ្រប់យ៉ាងឲ្យប្រទេសជាតិទាំងអស់ហ្នឹងអញ្ចឹងខ្លួនឯងមានសិទ្ធិក្នុងការមានស្រីស្នំប្រមាណដែលខ្លួនឯងចង់បានតែជីវិតស្នេហាបែបនេះឯងដែលយើងចង់បានយើងអត់ចង់បានទេមែនទេអញ្ចឹងយើងរៀនស្រឡាញ់ខ្លួនឯង ឈប់មានសម្ពាធលើខ្លួនឯងហើយដើម្បីស្រឡាញ់អ្នកដទៃកើតខ្ញុំនឹងលើកកន្លែងនេះវែងបន្តិចទៀតនៅចុងនៃវីដេអូកុំភ្លេចតាមដានដល់ទីបញ្ចប់ណាចំណុចទី2គឺខ្ញុំចង់ប្រាប់ថា មានតែក្តីស្នេហ៍ដែលគ្មានលក្ខខណ្ឌដែលមានស្រាប់នៅ ក្នុងខ្លួនយើងនេះ ហើយយើងរៀនរកវាឲ្យឃើញវិញតើបអាចបំពេញបេះដូងរបស់យើងបានបើសិនជាយើងអត់ចេះស្រឡាញ់ខ្លួនឯងទេ មានន័យថានេះ បេះដូងមួយនេះគឺជាបេះដូងប្រហោងបេះដូងប្រហោងដែលអត់មានក្តីស្រឡាញ់ទេអញ្ចឹងយើងត្រូវរៀនស្រឡាញ់ខ្លួនឯងណាដើម្បីបំពេញបេះដូងឲ្យខ្លួនឯងកុំឲ្យវាប្រហោងទៀតក្តីស្រឡាញ់ដែលអ្នកផ្សេងឲ្យយើងឧទាហរណ៍អ្នកក្តីស្រឡាញ់ដែលមីនីឲ្យខ្ញុំក្នុងពេលនឹងកំពុងអង្គុយក្បែរខ្ញុំនឹងថ្នាក់ថ្នមណាគឺជាក្តីស្រឡាញ់ដែលនៅខាងក្រៅពេលដែលចូលមកដល់ក្នុងខ្លួនយើងហើយបានត្រឹមតែស្រោបបេះដូងយើងឯង បានត្រឹមតែបបោះអង្អែលបេះដូងជើងឯងអ្នកនរគ្នាដឹងហើយប្រសិនបើអ្នកនរគ្នាត្រូវបានគេម៉ាស្សាណាគេចំបាច់គេម៉ាស្សាគេគេខាត់ស្បែកគេស្ទាបអង្អែលយើងយើងមានអារម្មណ៍ល្អមែនទេយើងមានអារម្មណ៍ស្រួលខ្លួនណាមែនទេប៉ុន្តែអារម្មណ៍ល្អអារម្មណ៍ស្រួលខ្លួនទាំងអស់នោះវានៅតែពីក្រៅនៅបេះដូងយើងឯងបើសិនជាអ្នកនរគ្នាចង់ឲ្យបេះដូងរបស់អ្នកទាំងអស់គ្នាពេញដោយក្តីស្រឡាញ់គឺអ្នកនរគ្នាត្រូវរកក្តីស្រឡាញ់នោះដែលមាននៅក្នុងខ្លួនរបស់យើង ហើយឲ្យវាបំពេញចូលទៅក្នុងបេះដូងរបស់យើងវិញជាក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌណាខ្ញុំលើកឧទាហរណ៍មួយទៀតថាក្តីស្រឡាញ់ដែលគេឲ្យបានត្រឹមតែស្រោបបេះដូងខាងក្រៅវាល្អណាវាវាវាធ្វើឲ្យយើងត្រេកត្រអាលវាធ្វើឲ្យយើងសប្បាយចិត្តវាធ្វើឲ្យយើងរីករាយវាធ្វើឲ្យយើងមានសេចក្តីសុខប៉ុន្តែវាហាក់ដូចជាចិញ្ចៀនមួយវងដែលគេស្រោបមាសអញ្ចឹងចិញ្ចៀនមួយវងដែលគេស្រោបមាសមានន័យថានៅពេលដែលគេស្រោបមាស ចិញ្ចៀននោះភ្លឺចិញ្ចាចស្រស់ស្អាតត្រូវគេខាត់ឡើងរលោងប៉ុន្តែ ក្នុង រយៈពេលមួយណានៅ ក្នុងរយៈពេលមួយដែលវិវត្តទៅមាសដែលគេស្រោបខាងក្រៅនោះនឹងរលប់បាត់រលប់បាត់ចិញ្ចៀនមួយវងនោះខ្លាំងទៅជាចិញ្ចៀនអត់មានតម្លៃអីទាំងអស់ខ្លាំងទៅជាចិញ្ចៀនដែលអត់មានន័យអ្វីទាំងអស់ខ្លាំងទៅជាចិញ្ចៀនដែលមិនអាចចាំងពន្លឺភ្លឺចាំងចាំងតទៅទៀតទេអូខេអញ្ចឹងមានន័យថា ដើម្បីឲ្យចិញ្ចៀននោះជាចិញ្ចៀនដែលនៅតែគង់វងរហូតយើងកុំធ្វើចិញ្ចៀនស្រោបមាសត្រូវធ្វើចិញ្ចៀនមាសន័យនេះដូចគ្នាដើម្បីឲ្យបេះដូងរបស់យើងនៅគង់វងរហូតថិតថេររហូតឲ្យពោពេញទៅក្តីស្រឡាញ់ព្រៀបនៅក្នុងបេះដូងយើងរហូត គឺយើងត្រូវបំពេញក្តីស្រឡាញ់នោះនៅខាងក្នុងបេះដូងរបស់យើងកុំគ្រាន់តែស្រោបវាពីក្រៅណាហើយក្តីស្រឡាញ់នោះមានតែយើងខ្លួនឯងទេដែលអាចបំពេញឲ្យខ្លួនឯងបានណា អ្វីដែលគេឲ្យយើងគេនឹងស្រោបពីក្រៅអូខេហើយអ្វីដែលយើងឲ្យទៅគេ គឺអត់ចេះសាបសូន្យចេញពីបេះដូងយើងទេណានៅពេលដែលបេះដូងយើងពេញទៅក្តីស្រឡាញ់ហើយឲ្យទៅគេប៉ុណ្ណាគាត់ចេះអត់ដែរមូលហេតុទី3ដែលត្រូវស្រឡាញ់ខ្លួនឯងហើយមិនមែនមានន័យថាយើងបិទបេះដូងឬមួយក៏អាត្មានិយមកាលណាយើងមានលទ្ធភាពស្រឡាញ់ខ្លួនឯងបានយើងនឹងអាចបង្កើតនៅបរិយាកាសរស់នៅ ឬមួយក៏យើងនឹងធ្វើឲ្យមានណាបង្កើតធ្វើឲ្យមានដូចគ្នាដូចគ្នាចាយើងនៅបង្កើតឲ្យមានបរិយាកាសរស់នៅមួយ ដែលពោពេញដោយក្តីស្រឡាញ់ដែលពេញព្រៀបដោយក្តីស្រឡាញ់ហើយនៅក្នុងគ្រួសាររបស់យើងណាមានសុភមង្គលគ្មាន ការចំណែនគ្មានការអាត្មានិយមតទៅទៀតទេពាក្យថាអាត្មា ពាក្យថាអាត្មាបើសិនជាអ្នកទាំងអស់គ្នាជាអ្នកកាន់ព្រះពុទ្ធសាសនាអ្នកទាំងអស់គ្នាដឹងហើយពាក្យថាអាត្មាមានន័យថាម៉េចអាត្មាមានន័យថាខ្ញុំ ជាភាសាអង់គ្លេសយើងហៅវា ego អូខេ ego ego នឹងគឺជាខ្ញុំគឺជាខ្លួនឯងពិតប្រាកដពាក្យថាអាត្មានិយមបានន័យថានិយមតែខ្លួនឯងពិតខ្លួនឯងម្នាក់ហ្នឹងហេតុអីបានជា មនុស្សយើងអាត្មានិយមព្រោះអត់តន់គ្រប់មនុស្សអាត្មានិយមមានន័យថាមិនគ្រប់មនុស្សដែលគេគ្រប់ មនុស្សដែលគេស្កប់ស្កល់គេអត់អាត្មានិយមទៀតទេអញ្ចឹងហើយបានជាយើងត្រូវចេះស្រឡាញ់អាត្មាខ្លួនឯង អាត្មានិយមកើតឡើងនៅពេលណាការច្រណែនកើតឡើងនៅពេលណាអាត្មានិយមនឹងការចំណែនវាកើតឡើងនៅពេលដែលយើងអត់ស្កប់ស្កល់នឹងអ្វីដែលខ្លួនឯងមានណាអត់ស្កប់ស្កល់នឹងអ្វីដែលជាជាជាដែលគេឲ្យមកយើងហ្នឹងវាធ្វើឲ្យយើងអឺចេះតែស្វែងរកពីក្រៅមកទៀតអូខេចេះតែក្បូនយកពីក្រៅមកទៀតចេះតែទៅចង់ដណ្ដើមគេមកទៀតដើម្បីគិតថាដណ្ដើមពីគេមកខ្លួនឯងនឹងគ្រប់ហើយ វាគឺជា crisis នៃ ego របស់យើង crisis នៃ ego របស់យើងគឺជាវិបត្តិដែលអាត្មារបស់យើងហ្នឹងវាបញ្ចេញឲ្យយើងដឹងថាចំណែននៃអាត្មានិយមនេះគឺមកពីអត់តន់ចេះស្រឡាញ់ខ្លួនឯងមកពីអត់តន់ស្រឡាញ់ខ្លួនឯងគ្រប់ចាអឺនៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងយើងផ្ដោតក្តីស្រឡាញ់នោះបំពេញបេះដូងរបស់យើងហ្នឹងដោយក្តីស្រឡាញ់គ្រប់គ្រាន់ហើយណាអាត្មារបស់យើងលែងបង្កើតវិបត្តិទៀតហើយ អាត្មារបស់យើងលែងបង្ករឿងឲ្យអ្នកដតីទៀតហើយព្រោះអាត្មានោះវាស្ងប់ព្រោះអាត្មានោះវាសុខអូខេអញ្ចឹងហើយ នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងបំពេញបេះដូងខ្លួនឯងដោយក្តីស្រឡាញ់ទាំងអស់ដោយក្តីស្នេហ៍ដ៏បរិសុទ្ធនោះហើយគឺបាត់អស់ហើយភាពអាត្មានិយមបាត់អស់ហើយភាពច្រណែននៅក្នុងក្រុមគ្រួសារហើយយើងនឹងមានបរិយាកាសគ្រួសារមួយណាដែលសុខណាដែលមានសុភមង្គលដែលស្កប់ស្កល់ ហើយម្នាក់ម្នាក់ដែលជាសមាជិកគ្រួសារដែលចេះស្រឡាញ់ខ្លួនឯងរួចហើយណានឹងចេះផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកផ្សេងទៀតនៅក្នុងសមាជិកគ្រួសារនោះដូចគ្នា ដោយមិនរងចាំការតបស្នងពួកយើងទាំងអស់គ្នាប្រហែលជាដឹងហើយពួកយើងរស់នៅ ជាលក្ខណៈគ្រួសារជាមួយពុកម្ដាយជាមួយបងប្អូនជាមួយក្រុមគ្រួសាររបស់យើងយើងតែងតែលើកឲ្យពាក្យសងគុណគេធ្វើអីណាត្រូវតបគុណទៅគេវិញត្រូវសងទៅគេវិញ ព្រោះតែអ្នកដែលធ្វើគុណមកយើងហើយនឹងអ្នក ដែលទទួលគុណពីយើងហើយនឹងយើង ខ្លួនឯងសពតែមិនតាន់បានបំពេញបេះដូងរបស់ខ្លួនឯងដោយក្តីស្រឡាញ់ដូច្នេះហើយធ្វើអីទៅ តែងតែរងចាំការតបស្នងមកវិញហើយបើគេឲ្យអីមកខ្លួនឯងគឺយើងត្រូវតែទទួលរងសម្ពាធថាត្រូវតបស្នងទៅគេវិញប៉ុន្តែបើអ្នកដែលមានបេះដូងពេញដោយក្តីស្រឡាញ់គឺអត់រងចាំការតបស្នងនោះទៀតទេអញ្ចឹងរាល់អ្វីអ្វី ដែលយើងផ្ដល់ឲ្យគ្នាទៅវិញទៅមកគឺផ្ដល់ដោយសត្វចិត្តអើយយើងរកវាដូចឃើញហើយគឺផ្ដល់ដោយសត្វចិត្តគឺផ្ដល់ដោយចេតនាល្អគឺផ្ដល់ដោយមិនទៀមទាការតបស្នងអ្វីទាំងអស់ចា៎នេះគឺជារឿងសំខាន់ណាជាមូលហេតុចម្បងដែលយើងត្រូវស្រឡាញ់ខ្លួនឯងប៉ុន្តែយើងទាំងអស់គ្នាប្រហែលជាមិនធ្លាប់ឮទេពាក្យថាត្រូវចេះស្រឡាញ់ខ្លួនឯង ហើយត្រូវអឺមិនធ្លាប់លឺទេសំទោសធ្លាប់លឺទេប៉ុន្តែគឺនៅតែគិតថាការស្រឡាញ់ខ្លួនឯងនឹងជារឿងអាត្មានិយមសំទោសជាជារឿងអាត្មានិយមអឺខ្ញុំគិតថាខ្ញុំអាចនិយាយបានថាមកពី នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងណាយើងតែងតែគិតថាដើម្បីទទួលបានក្តីស្រឡាញ់ត្រូវទៅរកពីក្រៅមក ដើម្បីទទួលបានជោគជ័យត្រូវទៅរកពីក្រៅមកដើម្បីទទួលបានសុភមង្គលត្រូវទៅរកពីក្រៅមក យើងតែងតែធ្លាប់ឮថានៅពេលថាអូរៀបការរួចហើយពិតជាមានសុភមង្គលឡាមែនទេគឺឃើញយើងឃើញយើងយកសុភមង្គលហ្នឹងឲ្យនៅក្រៅខ្លួនយើងឯងអានេះគឺជា ការយល់ខុសទាំងស្រុង ដែលរាល់ពេលដែលរាល់ពេលដែលចង់បានអីមួយអត់អត់អឺព្យាយាមនៅជាមួយខ្លួនឯងសិន ដើម្បីរកនៅអ្វីដែលយើងចង់ស្វែងរកនោះនៅក្នុងខ្លួនឯងសិន មុននឹងស្វែងរកនៅខាងក្រៅអ្វីអ្វីដែលយើងចង់បាន គឺតែងតែនៅក្នុងខ្លួនយើងសិនគឺគឺខ្ញុំមិនដឹងថានិយាយមិនឲ្យងាយស្រួលហាក់ដូចជាយើងមាន illusion មួយយើងមានការយល់ឃើញមួយណាមាន ការសម័យមួយថា បើត្រូវការក្តីស្រឡាញ់ណាត្រូវរកពីដៃគូដែលស្រឡាញ់យើងដែលយើងស្រឡាញ់គេបើត្រូវការសុភមង្គលត្រូវតែរកពីអ្នកផ្សេងត្រូវអីគឺទៅពីអ្នកផ្សេងប៉ុន្តែតាមពិត អ្វីអ្វីទាំងអស់គឺវានៅទីនេះអ្វីអ្វីទាំងអស់គឺនៅក្នុងខ្លួនរបស់យើងអូខ្ញុំនឹកឃើញពាក្យមួយទៀតដែរគឺនៅក្នុងដួងវិញ្ញាណរបស់យើងដួងវិញ្ញាណអង់គ្លេសយើងហៅ spirit នៅក្នុង spirit របស់យើង នៅក្នុង spirit របស់យើងគឺមានអ្វីអ្វីគ្រប់យ៉ាងទាំងអស់ឲ្យយើងប៉ុន្តែគ្រាន់តែយើងអត់ដឹងហើយយើងចេះតែតរោះនៅខាងក្រៅ spirit របស់យើងរហូតចេះគឺនៅក្នុងដួងចិត្តរបស់យើងដួងចិត្តតែមួយដួងនេះឯងដែលអាចឲ្យអ្វីអ្វីទៅយើងបានទាំងអស់ចឹងអញ្ចឹង រៀនត្រូវឈប់ពេលដែលចង់ពេលដែលខ្វះក្តីស្រឡាញ់ណាត្រូវឈប់គិតថាក្តីស្រឡាញ់នៅខាងក្រៅត្រូវអង្គុយចុះនៅជាមួយខ្លួនឯងរៀនស្រឡាញ់ខ្លួនឯងសិនហើយអ្នកទាំងអស់គ្នានឹងទទួលបានក្តីស្រឡាញ់ពីខាងក្រៅមកបន្ថែមទៀតដើម្បីបបោះអង្អែលធ្នោបីបងបេះដូងរបស់អ្នកទាំងអស់គ្នាប៉ុន្តែត្រូវចាប់ផ្ដើមដំបូងបំផុតរកក្តីស្រឡាញ់ដែលមាននៅក្នុងខ្លួនយើងសិនបើយើងចង់បានសុភមង្គល យើងចង់បានភាពជោគជ័យត្រូវមានលទ្ធភាពអង្គុយចោះនៅជាមួយខ្លួនឯងសិន ហើយដឹងខ្លួនឯងសិនថាជោគជ័យរបស់ខ្លួនឯងនៅកន្លែងណាហើយដឹងខ្លួនឯងសិនថាសុភមង្គលរបស់ខ្លួនឯងនៅកន្លែងណាហើយជឿវាជឿដួងចិត្តរបស់យើងដួងវិញ្ញាណរបស់យើងថាអ្វីអ្វីទាំងអស់គឺនៅក្នុងដួងវិញ្ញាណរបស់យើងអូខេ ខ្ញុំក៏ខ្ញុំមើលតិចទៀតសិនថាខ្ញុំត្រូវនិយាយពីអីណាផ្លិចដែរចាហើយខ្ញុំចង់និយាយកន្លែងនេះមួយទៀតអ្នកដែលមិនតន់ចេះស្រឡាញ់ខ្លួនឯងខ្ញុំលើកឧទាហរណ៍នៅក្នុងនៅនៅនៅនៅអឺនៅពេលដែលយើងមានអ្នកណាម្នាក់នៅក្បែរយើងជាមិត្តភ័ក្តិដែលស្រឡាញ់គ្នាជាមិត្តភ័ក្តិដែលស្រឡាញ់រាប់អានគ្នាជាគ្រួសាររបស់យើងអញ្ចឹងណាពេលយើងអត់តន់ចេះស្រឡាញ់ខ្លួនឯងផងណាហើយយើងតែងមានតែគំនិតមួយថាអូគ្មានអ្នកយល់ចិត្តគ្មានអ្នកយល់ចិត្ត ណាចង់ញ៉ាំអីចឹងអត់និយាយទេសូមចិត្តធ្វើងក់ងើធ្វើរបៀបដូចគំរោះគំរើយអីចឹងចាំឲ្យអ្នកផ្សេងទៀតណាគេយល់ចិត្តថាខ្លួនឯងចង់បានអីឲ្យគេទៅរកឲ្យខ្លួនឯងអានេះគឺជារឿងខុសទាំងស្រុងគឺជារឿងដែលយើងអង្គុយស្រមៃអង្គុយដាក់តនកម្មខ្លួនឯងអង្គុយដាក់តនកម្មខ្លួនឯងចេះ យើងអត់អាចរងចាំឲ្យអ្នកផ្សេងគេយល់ចិត្តយើងបានទេសូម្បីតែយើងខ្លួនឯងនឹងពិបាកយល់ចិត្តខ្លួនឯងផងមែនទេអញ្ចឹងបើសិនជាយើងរងចាំឲ្យអ្នកផ្សេងយល់ចិត្តយើងយើងប្រកាសជាมันអាចមានសេចក្តីសុខនៅក្នុងចិត្តបានទេចឹងត្រូវរៀនចេះស្រឡាញ់ខ្លួនឯងរៀនយល់ចិត្តខ្លួនឯងហើយមិនចាំឲ្យអ្នកដតីណាជាអ្នកមកយល់ចិត្តយើងណាជាអ្នកដែលមកអឺថ្នាក់ថ្នមយើងថែទាំយើងទៅយើងបានសុខទេត្រូវបំពេញក្តីស្រឡាញ់នោះ ឲ្យយើងខ្លួនឯងហើយត្រូវជឿថាក្តីស្រឡាញ់គឺមាន នៅ ក្នុងដួងវិញ្ញាណរបស់យើងយើងមានក្តីស្រឡាញ់បបរិសុទ្ធគ្មាន លក្ខខណ្ឌនេះតាំងពីការចាប់កំណើតរបស់យើងមកតាំងពីយើងពិតចាប់កំណើតមកក្តីស្រឡាញ់នេះគឺមាននៅក្នុងដួងវិញ្ញាណរបស់យើងប៉ុន្តែយើងភ្លេចយើងចេះតែជឿថាចង់បានក្តីស្រឡាញ់នោះតទៅរកពីក្រៅអញ្ចឹងត្រូវរកនៅក្នុងខ្លួនរបស់យើងខ្ញុំលើកឧទាហរណ៍ បន្តទៀតខ្ញុំនិយាយបកស្រាយបន្តទៀតថាតើនៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងនេះ វាសំខាន់ប៉ុណ្ណា នៅក្នុងជីវិតគូអឺខ្ញុំធ្លាប់ជាមនុស្សដែលគ្មានសេចក្តីសុខនៅក្នុងជីវិតគូណាអឺខ្ញុំផ្លាស់ប្ដូរគូជីវិតរបស់ខ្ញុំច្រើនព្រោះតែពីមុននោះខ្ញុំអត់ដឹងថាក្តីសុខនៅកន្លែងណាខ្ញុំរងចាំឲ្យតែគេឲ្យខ្ញុំខ្ញុំរងចាំឲ្យគេបំពេញឲ្យខ្ញុំទើបខ្ញុំសុខ នៅពេលដែលគេបំភ្លេចបំពេញឲ្យខ្ញុំខ្ញុំមួម៉ៃខ្ញុំរងរឿងគេខ្ញុំអត់ដែលចេះស្ងប់ណាហើយនៅពេលដែលខ្ញុំដឹងថា ក្តីស្រឡាញ់ដែលខ្ញុំត្រូវការបំផុតគឺមាននៅក្នុងខ្លួនខ្ញុំស្រាប់ហើយគាត់ខ្ញុំត្រូវចេះរៀនដើម្បីស្រឡាញ់ខ្លួនឯងបំពេញក្តីស្រឡាញ់ឲ្យបេះដូងរបស់ខ្ញុំណាពេលហ្នឹងឯងដែលខ្ញុំមានសេចក្តីសុខនៅក្នុងជីវិតគូរបស់ខ្ញុំបំផុតនៅពេលយើងចេះស្រឡាញ់ខ្លួនឯង យើងមានសេចក្តីសុខនៅក្នុងជីវិតគូបែបណាយើងមានសេចក្តីសុខដោយសារតែគ្មានសម្ពាធគ្មានសម្ពាធតទៅទៀតនៅក្នុងជីវិតគូយើងមិនបង្ខំខ្លួនឯងឲ្យធ្វើអ្វីដើម្បីគេ ហើយក៏យើងមិនបង្ខំគេឲ្យធ្វើអ្វីដើម្បីយើងដែរវាคล้ายទៅជាការរស់នៅ ដោយគ្មានសម្ពាធដោយគ្មានការបង្ខំណាបើសិនជាខ្ញុំចង់ធ្វើមហូបដ៏ឆ្ងាញ់ណាសម្រាប់ ដៃគូរបស់ខ្ញុំខ្ញុំធ្វើខ្ញុំធ្វើហើយខ្ញុំក្រេបជញ្ជក់យកភាពឆ្ងាញ់ដែលគាត់កំពុងញ៉ាំខ្ញុំឃើញគាត់ញ៉ាំ ឆ្ងាញ់ខ្ញុំឃើញគាត់អឺត្រេកអរនឹងអាហារដែលឆ្ងាញ់នោះ វាធ្វើឲ្យខ្ញុំនេះសុខឃើញទេប៉ុន្តែខ្ញុំអត់បានដាក់សម្ពាធខ្លួនឯងថាខ្ញុំជាមនុស្សស្រីខ្ញុំត្រូវតែអឺធ្វើម្ហូបឆ្ងាញ់ដើម្បីយកចិត្តប្តី ទៅប្តីខ្ញុំមានសេចក្តីសុខអត់ទេខ្ញុំធ្វើម្ហូបឆ្ងាញ់ជូនគាត់ ព្រោះតែដើម្បីសេចក្តីសុខក្នុងចិត្តរបស់ខ្ញុំព្រោះខ្ញុំស្រឡាញ់ខ្ញុំខ្ញុំស្រឡាញ់ខ្ញុំដែលខ្ញុំមានផ្នែកមួយខ្ញុំចូលចិត្តធ្វើម្ហូបនិយាយចឹងធ្វើដូចអ្នកស្ដាប់ហើយថាអូយមនុស្សស្រីល្អម្លេះតាមពិតខ្ញុំចូលចិត្តធ្វើម្ហូបប៉ុន្តែខ្ញុំអត់ចូលចិត្តរៀបផ្ទះបោកខោអាវរៀបចំឲ្យមានរបៀបអីគឺខ្ញុំអត់ចូលចិត្តទេណាហើយខ្ញុំក៏មិនដែលបង្ខំខ្លួនឯងឲ្យធ្វើដែរអញ្ចឹង ខ្ញុំនិយាយពីដៃគូរបស់ខ្ញុំវិញគាត់ក៏មិនមានសម្ពាធមិនមានរងសម្ពាធអីដែរគាត់អត់ចូលចិត្តធ្វើម្ហូបមិនចេះធ្វើតែម្ដងឲ្យស្ងោស្ងោថាប៉ាស្តាចំអិនថាប៉ាស្តាឲ្យឆ្អិនហ្នឹងគឺមានន័យថាគឺអស្ចារ្យណាស់តាហើយណាអញ្ចឹងគាត់ក៏មិនចាំបាច់បង្ខំខ្លួនគាត់ដែរឲ្យឲ្យឲ្យធ្វើម្ហូបដែរគាត់ធ្វើអីដែលគាត់ចូលចិត្តធ្វើគាត់ចូលចិត្តផ្ទះដែលមានរបៀបគឺរៀបរហូតណាឲ្យមានរបៀបរហូតអញ្ចឹងគាត់ធ្វើអាហ្នឹងដល់អត់មានសម្ពាធទេ អញ្ចឹងយើងធ្វើអីតែអត់មានដាក់សម្ពាធឲ្យគ្នាទៅវិញទៅមកទេហើយយើងគោរពគ្នាទៅវិញទៅមកណាយើងធ្វើអ្វីគឺធ្វើចេញពីបេះដូងរបស់យើងចា៎នៅពេលដែលយើងរស់នៅដែលគ្មានសម្ពាធហើយពេលនោះយើងនឹងអាចរស់នៅដោយមិនបន្ទោសខ្លួនឯងរស់នៅដែលមិនបន្ទោសខ្លួនឯងមានន័យថាបើយើងមិនបានធ្វើក៏យើងអត់មានអារម្មណ៍ថាខុសដែរហើយបើយើងធ្វើជ្រុលក៏យើងអត់មានអារម្មណ៍ថាខុសដែរព្រោះជីវិតរស់នៅដែលអត់មានសម្ពាធទេ អត់បានធ្វើយ៉ាងម៉េចខ្ញុំលើឧទាហរណ៍មួយ ដូចជាមីនីមកអង្គុយនៅក្បែរខ្ញុំចឹងអ្វីដែលមីនីចង់បាន ការថ្នាក់ថ្នមរបស់ឯងប៉ុន្តែខ្ញុំរវល់ធ្វើវីដេអូជាមួយអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអត់ទៅ តែរវល់របស់ខ្លួនឯងមីនីទេខ្ញុំអត់មានអារម្មណ៍ថាខ្ញុំខុសទេចាខ្ញុំមានអារម្មណ៍ថាខ្ញុំខុសទេព្រោះខ្ញុំអត់បានដាក់សម្ពាធខ្លួនឯងថាគ្រប់ពេលខ្ញុំត្រូវតែរបស់ខ្លួនឯងមីនីទេណាខ្ញុំក៏មានឱកាសក្នុងការធ្វើជីវិតរបស់ខ្ញុំផ្សេងផ្សេងដែរ ហើយបើយើងក៏លេងមើលមីនីវិញតាមីនីខឹងអត់អត់ខឹងទេនៅអង្គុយនៅក្បែរនឹងដដែលណាគេបបោះអង្អែលខ្លួនគេគេលិតខ្លួនគេសម្អាតខ្លួនគេរហូតដល់ឥឡូវគេលក់ឡើយហើយចាអញ្ចឹងនេះហើយគឺជាការរស់នៅដែលគ្មានសម្ពាធពេលនោះគឺដៃគូជីវិតរបស់យើងម្នាក់ម្នាក់និយាយដៃគូជីវិតលើកឧទាហរណ៍រឿងឆ្មាជាគឺដូចគ្នាទេព្រោះយើងរស់នៅជាមួយគ្នាក្នុងផ្ទះតែមួយណាអញ្ចឹង នៅពេលដែលយើងរស់នៅដោយមិនបន្ទោសខ្លួនឯងគឺទាំងសងខាងអាចក្រេបជញ្ជក់ក្រេបជញ្ជក់នៅក្តីស្នេហ៍ក្រេបជញ្ជក់នៅ ស្នេហ៍ដែលវាពិតប្រាកដស្នេហ៍ដែលគ្មានការបន្ទោសស្នេហ៍ដែលគ្មានសម្ពាធណាយើងសុខស្រួលនៅក្នុងចិត្តទាំងអស់គ្នាដោយមិនចាំបាច់ថាម្នាក់ទៀតត្រូវបង្ខំខ្លួនឯងហើយបើបើមិនបានធ្វើទេគឺរងនឹងការស្ដីបន្ទោសឃើញគឺចប់អត់មានអាហ្នឹងទេគឺមានតែថា បើសិនជាម្នាក់បានធ្វើម្នាក់ទៀតត្រេកអរនោះត្រេកអរបំផុត ហើយបើសិនជាម្នាក់ទៀតអត់បានធ្វើម្នាក់ទៀតក៏អត់មានអារម្មណ៍ថាខ្វះអីម្យ៉ាងណាឃើញទេចឹងចឹងចំណុចកន្លែងនេះហើយដែលសំខាន់យើងត្រូវបំពេញបេះដូងរបស់យើងឲ្យពេញស្នេហ៍ណាដើម្បីកុំឲ្យរងសម្ពាធដើម្បីកុំឲ្យយើងបន្ទោសខ្លួនឯងចា៎ចំណុចទី3គឺមានលទ្ធភាពផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកបានន័យថាយើងបដូរគ្នា exchange យល់ន័យថាម្នាក់ក៏នោះក៏ឲ្យម្នាក់ទៀតក៏ឲ្យដែរ បើសិនជាយើងអត់តន់ចេះស្រឡាញ់ខ្លួនឯងបើសិនជាបេះដូងរបស់យើងនៅប្រហោងនៅឡើយគ្រាន់តែជាបេះដូងប្រហោងមួយនៅឡើយគឺអត់ចេះផ្ដល់ក្តីស្រឡាញ់ឲ្យទៅម្នាក់ទៀតទេគឺចេះតែទាទាដើម្បីយកមកបំពេញតែច្រកវាអត់ចូលច្រកវាអត់ចូលបេះដូងខ្លួនឯងអញ្ចឹងបេះដូងនោះនៅតែចំផតដដែលបើបេះដូងនោះនៅតែកាយប្រហោងក្នុងនឹងឯងនៅតែប្រហោងក្នុងដដែលអញ្ចឹងហើយបានជានៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងបេះដូងរបស់យើងពេញដោយក្តីស្នេហ៍ដែលយើងមានសម្រាប់ខ្លួនឯងរួចហើយយើងនឹងចេះចែករំលែក យើងនឹងចេះបដូរក្តីស្រឡាញ់នោះឲ្យគ្នាទៅវិញទៅមកបដូរសុភមង្គលនោះឲ្យគ្នាទៅវិញទៅមកណាគេក៏ឲ្យយើងក៏ឲ្យអត់មានថាម្នាក់ឲ្យម្នាក់ដឹងតែយកទេណាម្នាក់នេះឲ្យម្នាក់ទៀតឲ្យដែរអញ្ចឹងទៅពេលឲ្យទៅវាខ្លាយទៅជាស្នេហ៍ស្នេហ៍ស្នេហ៍ស្នេហ៍ស្រឡាញ់ស្រឡាញ់ស្រឡាញ់ស្រឡាញ់ស្រឡាញ់ស្រឡាញ់គឺរស់រស់នៅក្នុង ពិភពមួយដែលពោពេញទៅដោយក្តីស្រឡាញ់ព្រោះទាំងសងខាងមានលទ្ធភាពឲ្យដូចគ្នាហើយមិនរងចាំពីម្នាក់ទៀតទេ ខ្ញុំលើឧទាហរណ៍មួយអឺខ្ញុំលើឧទាហរណ៍តូចមួយឯងឧទាហរណ៍ថាអឺបរោះហ្នឹងគាត់ចូលចិត្តមនុស្សស្រីដែលគាត់យល់ថាគាត់ចូលចិត្តមនុស្សស្រីដែល make up ជាប្រចាំណាស្លៀកពាក់ sexy អីចឹងទៅអញ្ចឹងគាត់រងចាំឲ្យប្រពន្ធរបស់គាត់ហ្នឹង make up ជាប្រចាំស្លៀកពាក់ sexy ជាប្រចាំទើបគាត់សប្បាយចិត្តបើមិនជាប្រពន្ធគាត់មិនបានធ្វើអញ្ចឹងទេណាគាត់ប្រកាសជា រស់នៅដែលមិនមានភាពស្កប់ស្កល់យើងឃើញកន្លែងនេះហើយដែលមានការរងចាំមួយ មានការរងចាំមួយអញ្ចឹងស្ត្រីដែលជាប្រពន្ធនោះគាត់នឹងប្រឹងគាត់នឹងប្រឹងដើម្បីបំពេញការរងចាំរបស់របស់ប្តីដែលជឿអ្នកអ្នកទាំងពីរនោះអាចជឿថាការរងចាំនោះបែបហ្នឹងអញ្ចឹងប្រពន្ធនោះក្រៅពីគេឡើងណាស្លៀកពាក់ធ្វើខ្លួនឲ្យសិចស៊ីដើម្បីប្តីមើលពេលដែលប្តីសរសើរ អូរីកថ្លើមណាយើងថារីកថ្លើមចឹងព្រោះបេះដូងត្រូវបានគេបបោះអង្អែលខាងក្រៅនៅពេលគេបបោះអង្អែលយើងបានស្ដាប់ពីមុនមកថាយើងរីកធ្លាយប៉ុណ្ណាអូខេអញ្ចឹងតែបើសិនជាប្តីអត់ប្រសើរវិញបើសិនជាស្លៀកពាក់ចេញមកហើយណាហើយប្តីនោះមើលហើយគាត់ថាអត់តំណងបើសិនជានៅមានពេលប្រពន្ធនោះនឹងទៅបដូរចេញភ្លាម ហើយបើថាអត់ពេលអត់ពេលទេអស់ពេលទេត្រូវចេញទៅនឹងអញ្ចឹង គឺមួយថ្ងៃវោះល្ងាចនោះស្ត្រីម្នាក់នោះគាត់នឹងមានអារម្មណ៍មិនល្អណាមានអារម្មណ៍ថាខ្លួនឯងស្អាតមិនគ្រប់គ្រាន់មានអារម្មណ៍ថាប្តីមិនបានសុខចិត្តដោយសារគាត់ណាមានអារម្មណ៍ថាមិនបានបំពេញផ្នែកប្តីដោយអ្វីដែលប្តីរងចាំគាត់នឹងមិនសុខចិត្តមួយថ្ងៃវោះល្ងាចហើយលោកប្តីខាងនោះវិញគាត់នឹងមានអារម្មណ៍ថាថ្ងៃនេះបដាដូចមិនសមខ្លួនឯងទេមែនទេចាអញ្ចឹងទាំងពីរនាក់ទាំងលោកប្តី ទាំងអ្នកប្រពន្ធទាំងពីរអ្នកត្រូវចេះបំពេញបេះដូងឲ្យខ្លួនឯងដើម្បីមិនចាំបាច់រងចាំឲ្យម្នាក់ទៀតធ្វើបែបណាមួយទៅលូលៀនសบายចិត្តទេនៅពេលដែលបេះដូងរបស់យើងពេញតែក្តីស្រឡាញ់ហើយយើងនឹងដឹងថាអ្វីទៅជាតម្រូវការរបស់យើងពិតប្រាកដហើយយើងលែងរងចាំម្នាក់ទៀតធ្វើឲ្យយើងហ្នឹងណាយើងនឹងដឹងថាតម្រូវការពិតប្រាកដរបស់យើងជាអ្វីតើការលើកឡើងរបស់ខ្ញុំអ្នកនរគ្នាយល់ស្របដែរអត់បើសិនជាអឺវា ជារឿងដែលអ្នកទាំងអស់គ្នាមិនធ្លាប់គិតពីមុនមកសូមជួយប្រាប់ផងនៅក្នុង comment មួយមកថាអ្នកទាំងអស់គ្នាធ្លាប់គិតពីមុនមកដែរឬអត់បែបនេះឬមួយក៏ជារឿងដែលអ្នកទាំងអស់គ្នាស្ដាប់ទៅហើយមានអារម្មណ៍ថាម៉ាលីននិយាយដូចមិនសមហេតុផលសោះនិយាយមិនត្រូវសោះជួយ comment មួយមកដើម្បីខ្ញុំលើកយកមករៀបរាប់នៅក្នុងវីដេអូផ្សេងទៀតឬក៏បកស្រាយនៅក្នុងវីដេអូផ្សេងទៀតបើសិនជាអត់ comment ខ្ញុំក៏អត់ដឹងដែរថាការលើកឡើងរបស់ខ្ញុំហ្នឹងវាសមហេតុផលសម្រាប់អ្នកទាំងអស់គ្នាដែរឬអត់ហើយបើសិនជាចង់ឲ្យខ្ញុំលើកឡើងពី ចំណុចអីផ្សេងទៀតចង់សួរជាសំណួរក៏ជួយសួរនៅក្នុង comment ណាដើម្បីខ្ញុំនឹងលើកឡើង នៅក្នុងវីដេអូផ្សេងផ្សេងទៀតដែរហើយអរគុណអ្នកទាំងអស់គ្នាដែល តាមដាននៅវីដេអូរបស់ខ្ញុំហើយអ្នកដែលមិនទាន់តាមដានណាក៏ជួយតាមដានតទៅទៀតផងទៅហើយជួយ subscribe ផងដើម្បីឲ្យខ្ញុំមានអ្នកតាម តាមដានច្រើនហើយក៏ជាការលើកទឹកចិត្តសម្រាប់ខ្ញុំក្នុងការធ្វើវីដេអូផ្សេងទៀតជូនពរអ្នកទាំងអស់គ្នាមានសេចក្តីសុខ ណាជូនពរអ្នកទាំងអស់គ្នាពោពេញទៅដោយក្តីស្រឡាញ់នៅក្នុងបេះដូងរបស់អ្នកទាំងអស់គ្នាហើយជួបតែសុភមង្គលនិងសេចក្តីសុខនៅក្នុងដួងវិញ្ញាណរបស់អ្នកទាំងអស់គ្នា ជម្រាបលា